អញ្ចឹងបានថាគ្រប់គ្នាទាំងញាតញោមទាំងលោកសង្ឃក៏ដោយទាំងញាតញោមក៏ដោយ បើព្រមចេះធ្វើជីវិតនឹងឲ្យសុខអាចសុខបានញាតញោមណាដែលយើងរស់នៅវាមិនព្រមសុខមកពីយើងចេះតែខ្វះខាត យើងចេះតែត្រូវការមិនចេះចប់មានពាក្យមួយគេថាខ្ញុំ ធ្លាប់កើតទុកអាណិតខ្លួនខ្ញុំ ព្រោះហេតុតែខ្ញុំមិនធ្លាប់ មានស្បែកជើងពាក់ រហូតដល់ទៅថ្ងៃមួយខ្ញុំជួបមនុស្សម្នាក់ដែលដាច់ជើងទាំងពីរទៅខ្ញុំដឹងថាគាត់នោះទុកលំបាកជាងខ្ញុំយើងគ្រាន់តែអត់បែកជើងពាក់យើងថាខ្ញុំមិនពិបាកខ្លួនឯងនឹងពិបាកអត់មានបែកជើងពាក់គេដល់តែយើងជួបនឹងមនុស្សម្នាក់ដែលអត់មានជើងទាំងពីរនោះសួរថានរណាទុកជាងអ្នកណាទុកជាងណាអ្នកអត់ជើង យើងបើចេះក្រឡេកមើលដើម្បីឲ្យជីវិតយើងនឹងព្រមសុខយើងកុំមើលអ្នកដែលសុខជាងយើងញាតិញោមណាកុំមើលអ្នកដែលសុខជាងយើងអអ្នកមានគ្រួសារជួនកាលឃើញប្តីគេល្អកល្អអើអីចឹងទៅឯងនោះចេះចេះចេះចេះចេះចេះចុំព្រមមើលទុកអ្នកអត់ប្តីផងមែនទេនឹងហើយអឺឯអ្នកខ្លះទៀតគ្នាលំបាកជាងយើង ជាងកាយយើងគ្រាន់តែថាមានប្តីមួយប្តីនឹងយ៉ាប់និយាយប៉ុន្តែយើងគាត់អត់មានប្រពន្ធពីរបីទេនៅតែបោះយើងតែមួយគាត់គ្រាន់តែគាត់បាក់និយាយបន្តិចយើងទៅប្រៀបមួយអ្នកខ្លះនឹងមានប្រពន្ធពីរបីវ័យធ្វើបាបប្រពន្ធអីចឹងទៅយើងនៅតែសុខជាងគេបន្តិចដែរមែនទេមែនទេហ្នឹងហើយតាមពិតនឹងចូលដល់រឿងនឹងអាត្មាវាដឹងមិនសូវច្បាស់ទេពឹងគ្រាន់ថាដើម្បីឲ្យកុំឲ្យជីវិតនឹងចេះតែអន់ចិត្ត យើងកុំប្រៀបជាមួយអ្នកមានសេចក្តីសុខជាងយើងកាលណាយើងប្រៀបជាមួយអ្នក មានសេចក្តីសុខជាងយើងលទ្ធផល គឺយើងកើតទុក្ខត្រូវចេះត្រេកអរនឹងអ្វីដែលកំពុងមានណាកំពុងមានហ្នឹងកំពុងមានប៉ុណ្ណាត្រេកអរប៉ុណ្ណឹងហៅថាសេចក្តីសន្តោសណាសេចក្តីសន្តោសនឹងជីវិតយើង បានសុខបានសុខហ្នឹងគឺព្រមជាមួយនឹងស្ថានភាពបច្ចុប្បន្នហ្នឹងប៉ុណ្ណឹង ហើយដែលព្រមនឹងមិនមែនព្រមដោយការល្ងឹតល្ងងអត់មានបញ្ញាគិតទៅចេះតែព្រមកើតទេ គឺយើងសិក្សាអំពីផលរបស់កម្មដែលវាឲ្យមកណានៅមានភ្នែកមានតិចទោះបីរឿងអាក្រក់នឹងវាកើតឡើងប៉ុណ្ណាប៉ុណ្ណាក៏ដោយ វាអត់លើសពីការដឹងរឿងតាមភ្នែកតិចច្មោះអណ្ដាតកាយចិត្តតែប៉ុណ្្នឹងឯងប៉ុណ្្នឹងឯងហើយយើងនៅទទួលរងទុកអីអីទាំងអស់ហ្នឹងគឺថានៅមាន អាយតនៈនឹងដែលជាអ្នកដែលនឹងវាបញ្ជូនដល់យើងរាល់ថ្ងៃឲ្យលឺរឿងនេះឲ្យឃើញរឿងនោះឲ្យលឺរឿងនេះឲ្យឃើញរឿងនោះតែប៉ុណ្្នឹងឯងថ្ងៃណាវាបិទច្រកប៉ុណ្្នឹងហើយរឿងហ្នឹងក៏លែងមានដែររាល់ថ្ងៃហ្នឹងកុំតែមានចិត្តដឹងរឿងដែលយើងដឹងថាលំបាកហ្នឹងហើយមិនបាច់គិតទេណាមិនបាច់គិតទេពាក្យធម្មតាគេនិយាយថាដួលតណាក្រោកតណ្ដឹងឬក៏ដួលនឹងចាំលូនទៅដល់ពោធិ៍សាត់បានក្រោក ណាញាតិញោមដួលត្រង់ណាងើបត្រង់ណាញាតិញោមសាកដួលហ្នឹងឲ្យចាំលូនទៅដល់ថ្នល់ជាតិចាំងើបមើលពុំដាច់ជង្គង់អស់វិធីសាស្ត្រដែលយើងអត់ចេះដឹងរឿងជីវិតយើងយើងចេះតែចង់គិតពីមនុស្សចង់គិតពីននេះចង់គិតពីនោះដោយយល់ថាននេះល្អជាងននោះល្អជាងគ្មានផ្លូវឡើយញាតិញោមញាតិញោមអាញាតិញោមដែលឆ្លោះគ្នាមួយអ្នកចិត្តខាងនេះដែលនេះ ដែលគេខឹងយើងដែរញាតិញោមដែលដឹងថាដែលគិតដែរថាមនុស្សដែលដែលខឹងយើងមកពីអីមនុស្សដែលនិយាយអាក្រក់ពីយើងមកពីអីមនុស្សដែលនិយាយអាក្រក់ពីយើងមកពីអីមកពីអីមនុស្សដែលនិយាយអាក្រក់ពីយើងមកពីអីមកពីស្អប់យើងមើលឆ្លើយត្រូវមើលមនុស្សដែលនិយាយអាក្រក់ពីយើងមកពីអីដែល គេនិយាយដើមយើងមកពីអីមកពីយើងនៅអាក្រក់ដឹង ឥឡូវថែត្រូវមើលតែគេនិយាយដើមយើងមកពីអីមកពីអីមិនបានគេនិយាយដើមយើងមកពីយើងខុសតែយកព្រះដែរខុសដែរមិនមានអ្នកនិយាយដើមព្រះដែរមនុស្សនិយាយមកដើមយើងមកពីអីអ្នកខ្លះមានអវិជ្ជាដែរមិនដែលនិយាយដើមយើងមកហ្នឹងអ្នកខ្លះអត់សិលក៏មិនដែលនិយាយដើមយើងដែរដូចជនជាអាហ្វ្រិកដែលនិយាយដើមញាតញោមដែរចាំមួយម៉ាត់មនុស្សដែលនិយាយដើមយើងមកពីគេស្គាល់យើងយល់ទេ មានតែមនុស្សដែលស្គាល់យើងទេដែលនិយាយដើមយើងមែនមែនមែនអត់ញាតិញោមកាលពី20ឆ្នាំមុនដែលនិយាយដើមស្មានកាលពី20ឆ្នាំមុនដែលនិយាយដើមស្មានអត់ទេហើយចុះឥឡូវមិនក៏ចិត្តនិយាយអញ្ចឹងមានឥឡូវណាអាក្រក់ជាងមុនមកចេះនិយាយដើមស្មានថាមែនទេមកពីស្គាល់មែនមែន អាត្មាកាលពី ជាង20ឆ្នាំមុនអ្នកអ្នកពោសាត់ហ្នឹងទាំងអស់អត់ថាចេះនិយាយដើមអាត្មាទេអញ្ចឹងព្រមទៅណាមកពីយើងកើតមកអីគេស្គាល់បានគេនិយាយដើមហ្នឹងហ៎បើសិនជាយើងអត់មកអីគេស្គាល់ទេគេអត់និយាយទេអញ្ចឹងបានអាត្មានិយាយពាក្យខាងដើមថាឆាកលខោនជីវិតតែកាលណាយើងឡើងសំដែងហើយពាក្យមានពីរគឺល្អនិងអាក្រក់ខ្លះទេតួនេះជានឹងព្រោះដល់ តែខ្លះទៀតនឹងព្រោះមិនបន្តកធាត់ពេកអីអីចឹងឲ្យតឡាំងដើរគេរិះគន់ហើយជីវិតយើងអញ្ចឹងអញ្ចឹងវាគ្មានអីទៅត្រូវតោះជាមួយអ្នករិះគន់ទេគឺគ្រាន់តែតម្រង់ជីវិតរបស់យើងដូចអ្នកលេងខោននឹងកែឆ្នៃយ៉ាងម៉េចលេងឲ្យកាន់តែល្អជាងមុនលខោនអញ្ចឹងតែលេងគឺយើងអត់មានសិទ្ធទៅ ហាមទស្សនិកជនមិនឲ្យនិយាយដើមយើងទេយើងតោះរឿងអីគេថាជារឿងរបស់គេ ប៉ុន្តែរឿងដែលសំខាន់ក្រុមល្ខោនយើងហ្នឹងគឺត្រូវតែវឹកហាត់ឲ្យកាន់តែល្អជាងមុនលេងទៀតយើងដើរទៅមុខបានមិនសំខាន់ថាគេសរសើរប្រមាណអីប្រមាណណាឲ្យតែមើលឲ្យតែមានមនុស្សមើលហើយមានគេមើលគេជួលត្រូវហ៎ដូចថ្មអញ្ចឹងឲ្យមានញាតិញោមជួលទៅទេសនាទៀតទៅអូមិនមែនទេមុនទៅទេសនាហ្នឹងហើយសុំទៅមិនមែនជួល ទេណាហ្នឹងហើយអញ្ចឹង ទោះបីជាគេថាអាត្មានឹងទេសបកែស្ដីឲ្យគេអានឹងរឿងរបស់គេថាប៉ុន្តែវានៅតែគេមុនរោពេលតនេគ្មាននោះណាអានឹងគឺជោគជ័យឲ្យតែគេឲ្យពេញចិត្តឲ្យស្ដីហ្នឹងហើយស្ដីប៉ុណ្្នឹងនៅតែមុនរោពេលសម្រាប់គ្មានណាណាចឹងគ្រាន់តែថាយើងព្រៀងតតថាកើតស្ដីហ្នឹងតើស្ដីឲ្យញាតញោមចម្រើនឬក៏ស្ដីឲ្យញាតញោមវិនាសណាឲ្យញាតញោមចេះឬក៏ឲ្យញាតញោមល្ងងហ្នឹងហើយចឹងឯងហើយ យើងកុំគិតថឹងឥឡូវនៅជាមួយមនុស្សពោស័តនឹងឬក៏នៅវត្តវិហារលួងនឹងពិបាកណាអញចូលពិបាកណាវត្តនឹងពិបាកណាអញទៅវត្តនោះវិញតែចេញល្បិចនឹងហើយតែគេដឹងប្រវត្តិយើងគេខ្លាចយើងទីនេះយាយនឹងរត់ពីវត្តនោះមកអត់ទៅមួយគេរត់មកហ្នឹងហើយញញោមយល់ហ្នឹងហើយមនុស្សដែលល្អគឺជាមនុស្សមិនបង្កបញ្ហា ណាមិនបង្កបញ្ហាបែកពីធម្មចក្រទៅចោះព្រោះធម្មចក្រហ្នឹងនិយាយទៅស្រាប់មិនសូវបានទេលើនិយាយរឿងយាយយាយវិញរឿងយាយយាយឆាប់ដឹងព្រោះរឿងងក់ងัวគ្នាហ្នឹងក៏វាច្រើនអីវាច្រើនហើយរឿងអតុវត្តហ្នឹងអញឈប់ចូលវត្តហ្នឹងហើយហ្នឹងក៏វាច្រើនមែនទេដែលលឺដែរលឺដែរលឺហ្នឹងហើយអីក៏វាអន់ជាង ស្រីឡង់សេម៉ែ ថាអញ្ចឹងចោះស្រីស្រីទៅរស៊ីអីអីហ្នឹងតកែស្ដីឲ្យគេមិនដែលថាឈប់ធ្វើឈប់អីអត់ទេគេនៅតែធ្វើមកពីអីគេបានប្រាក់ខែមែនទេហ្នឹងហើយទៅធ្វើកលីកម្មកគេតកែស្ដីឲ្យចាញ់ចុះគេអត់ទាំងឈប់ហ្នឹងហើយប្រាក់ខែមិនបាន100ដុល្លារជួនកាលគ្នានៅប្រឹងធ្វើណាប៉ុន្តែយើងដែលយល់ប៉ុនថាប៉ុនថ្លៃជាងនេះប្រាក់ទៅទៀត មែនទេមែនទេហ្នឹងហើយបនថ្លៃជាងមាសប្រាក់ទៅទៀតគ្រាន់តែប៉ះរឿងតិចតួចយើងអញឈប់ទៅហើយអញ្ចឹងមិនអន់ជាងនាងនោះហើយក៏រឿងតិចតួចស្បត់កាត់កតុយឈប់ចូលវត្តនោះសំទេពាក្យហ្នឹងតែកាលណាញាតញោមនិយាយពាក្យហ្នឹងពាក្យហ្នឹងអត់ល្អទេខ្លួនយើង ជាមនុស្សមិនល្អយើងទៅនិយាយពាក្យហ្នឹងគឺយើងជាមនុស្សមិនល្អហើយអ្នកខ្លះហ្នឹងនៅវត្តដល់គេឲ្យកាន់លុយបើនៅ ធ្វើវត្តអីចឹងទៅធ្វើ4 10ឆ្នាំចឹងធ្លាប់តែកាន់លុយមើលតែគេគិតថាគេចង់ដូរអ្នកកាន់ម្ដងឈប់ទៅឈប់អះអញធ្វើយកគ្មានគុណសម្បត្តិចឹងចង់តែកាន់លុយហ្នឹងដល់តែធ្វើអញ្ចឹងទៅគេចាប់ដើមសង្ស័យលើយើងបាត់អូយាយនេះទៅនឹងទៅដោយសារតែកាន់លុយតើប្រហែលជាវាមានក្បៀសលើហ្នឹងយ៉ាងមិនចេះទៅ គេថាយើងបានតែបើយើងថាណាអបើមានអ្នកណាកាន់កាន់ម្ដងទៅខ្ញុំសម្រាប់ខ្ញុំនៅធ្វើបុណ្យធម្មតាគ្មានអ្នកណាហ៊ានមើលងាយយើងទេ គេមិនថាយើងបានទៀតគេមិនអាចថាតែយាយនឹងដល់កាន់លុយបាននៅបើអត់កាន់លុយអត់នៅគេមិនថាអញ្ចឹងទេសូម្បីតែប្រទេសគេគេគ្រប់គ្រងប្រទេសដូចនៅអាមេរិកកាំងអីចឹងទៅគេកាន់ធ្វើប្រធាននៅប្រទេសបដីក៏គេធ្វើបានដល់អាណត្តិគេចោះឈប់ធ្វើក៏គេនៅតែជួយប្រទេសគេគេធ្វើការខាងនេះខាងនោះ មានអាណាថាឥឡូវអស់អាណត្តិឈប់ធ្វើអាចឈប់នៅប្រទេសខ្លួនឯងទៅនៅប្រទេសគេព្រោះគេលែងឲ្យអញធ្វើប្រធាននាយកបដីឯងគណៈការងារវត្តបន្តិចគេឈប់ឲ្យកាន់លុយឈប់នៅអីក៏យ៉ាប់ម៉េះណោះយ៉ាប់ទេយ៉ាប់អត់នឹងហើយគិតសារឡើងវិញណាទាំងអស់គ្នាធ្វើវត្តធ្វើអារាមនឹងហើយ ដឹងវត្តនេះមិនទេអាត្មាទេសហ្នឹងទេសដាក់កសែតឲ្យគេដឹងឲ្យច្រើនគ្នារឿងហ្នឹងព្រោះធ្លាប់តែអញ្ចឹងជួនកាលត្រូវត្រូវបោះឆ្នោតទៅគ្រាន់តែធ្លាក់ទៅជ្រប់ទៅវត្តហើយយើងធ្វើនឹងធ្វើដើម្បីអីណាយើងត្រូវដឹងថាការកសាងវត្តនេះដើម្បីខ្លួនយើងផងដើម្បីកូនចៅយើងគ្រប់ចំនួនផងហើយគ្រាន់តែយើងគ្រាន់តែធ្លាក់ឆ្នោតទៅយើងឈប់ទៅធ្វើមិនឲ្យកូនចៅយើងទៅវត្តទៀត យើងធ្វើយើងធ្វើដើម្បីឲ្យកូនចៅយើងគ្រប់ចំនួននឹងមកវត្តនឹងជាគំរូហើយយើងទៅវត្តមកពីវត្តនិយាយទៅដើមវត្តហ្នឹងកូន ចាំតែមកទៅណោះបើតាមពិតទៅបើញាតិញោមជាមនុស្សល្អទោះបីមកឆ្លុះគ្នាឆ្លុះចុះប៉ុនឆ្លុះឆ្លុះនឹងឆ្លុះដោះស្រាយកុំឲ្យឆ្លុះឲ្យដើរគិចគ្នាឆ្លុះហើយយកអារឿងវត្តទៅនិយាយប្រាប់កូនប្រពន្ធនៅឯផ្ទះប្រាប់ប្តីនៅឯផ្ទះប្រាប់យូរយូរគេលែងឲ្យមកអើទៅតែអីទៀតបើទៅតែឆ្លុះគ្នា មែនមែននឹងហើយយល់នេះធូរនឹងយល់កាន់បាស់រិសច្ចៈធមសូវយល់ទេមែនទេបាននិយល់មកពីខ្ញុំវាអតាឆ្លោះគ្នានឹងឯងណាឯងដើរតាមប្រពុតហ្នឹងគឺប្រពុតបដៅយើងឲ្យឆ្លោះគ្នាឬក៏យើងឲ្យយើងត្រូវគ្នាហ្នឹងហើយមកសើចជាមួយ គ្នា ហូបបាយ ជាមួយគ្នា សូត្រធัวជាមួយ គ្នា ណាមានការងារអីធ្វើជាមួយគ្នាទៅគឺយើងសប្បាយស្គាល់ហើយសេចក្តីសុខហ្នឹងហៅថាថាចូលវត្តបានសេចក្តីសុខអីបើមកតោះគ្នានៅវត្តសុខដែរហ្នឹងហើយវត្តខ្លះពី3បាក់ដូចនៅអាមេរិកមួយប្តឹងគ្នាអស់ប្រហែលជិត1លានដុល្លារវិញស្ដាយមិនទេណោះលុយហើយលុយហ្នឹងលុយទុកសម្រាប់ធ្វើពហិរសោះដល់ពេលឆ្លោះគ្នាគណៈកម្មការយក ប្តឹងគ្នាអស់អាលីងចិត្តមួយលានឥឡូវអត់តន់ចប់កើតជា3បាក់ទៀតហើយឥឡូវអត់តន់ចប់ណានៅនៅអាមេរិកមួយល្បីអាត្មាមិនថាក៏ល្បីដែរឥឡូវហ្នឹងហើយចម្រើនទេអញ្ចឹងចម្រើនទេអាត្មាលើកអញ្ចេះទៀតញាតិញោមណាយើងនាំគ្នាកសាងវត្តដំបងឡើយអត់បានសិទ្ធិនាំគ្នាផ្ដិតមេដៃបកើទៀតនោះកន្លែងស្មាផ្ដិតមេដៃដែរតា ណាដើម្បីឲ្យបានសម្លេងច្រើនទៅបង្កើតជាកន្លែងសិក្សារៀនសូត្រវត្តខ្លះក៏អញ្ចឹងដែររួមគ្នាខ្វះព្រះអង្គខ្វះកន្លែងសក្ការៈឥឡូវយើងធ្វើកន្លែងសក្ការៈណាអ្នកណាអាចមិនមកក៏បានដែរប៉ុន្តែម្ចាស់ទៀននេះកុំនិយាយពាក្យហ្នឹងជាមួយវត្តហ្នឹងនេះម្ចាស់ទៀននេះយល់ទេព្រោះយើង បានតម្កល់ពុទ្ធរូបនៅហ្នឹងហ្នឹងហើយ ទោះបីជាអ្នកណាទាស់ជាមួយយើងអ្នកណាខឹងជាមួយយើងតែព្រះអង្គដែលយើងដាក់នេះចេះទាស់មួយយើងទេមែនឬមែនមែនអត់មែនអត់យើងមកថ្វាយគុំនៅតែបានបន់អញ្ចឹងមែនមែនព្រះអង្គនៅតែញឹមអញ្ចឹងមែនមែនដែលឃើញព្រះអង្គមុខកញ្ញៅដាក់យើងនេះអ្នកខ្លះហ្នឹងហែព្រះអង្គទៅដាក់ហើយស្អប់នៅនេះនៅនោះឈប់ទៅវត្តហ្នឹងយកព្រះអង្គទៅបោះចោលបដៅណា អត់ទៅគោរពឈប់ខ្លួនឯងមិនឈប់ទេខាមគេឲ្យមិនឲ្យទៅទៀតហ្នឹងហើយអញ្ចឹងដើម្បីឲ្យបានសេចក្តីសុខត្រូវមាន បរិស័ទជាទីសប្បាយនឹងមួយដែរបានបនច្រើនហ្នឹងញាតិញោមបើកចិត្តឲ្យស្រឡះទៅណាក៏ដោយបើកចិត្តឲ្យស្រឡះថាអ្នកដតីណាស្អប់យើងស្អប់ចុះតែយើងកុំរៀនស្អប់គេអានឹងមិនមុនទេសនៅទេដីរឿងហ្នឹងដែរហ្នឹងគឺថា យើងអធិដ្ឋានចិត្តខ្លួនយើងចឹងថា អ្នកដតីមានសិទ្ធិស្អប់យើងបាន ពីព្រោះនៅក្នុងមនុស្សគ្រប់គ្នា នៅមានអកុសលចិត្តជាធម្មតាបើមនុស្សនៅមានអកុសលចិត្តខឹងស្អប់ជារឿងធម្មតាប៉ុន្តែយើង យើងត្រូវតែគិតល្អពីអ្នកដទេញាតិញោមចង់បានសត្រូវច្រើន ឬក៏ចង់បានមិត្តច្រើនចង់បានសត្រូវច្រើនឬក៏ចង់បានមិត្តច្រើន ចង់បានញាតិមិត្តច្រើនញាតិញោមព្យាយាមនិយាយល្អល្អពីអ្នកដទៃញាតិញោមព្យាយាមនិយាយល្អល្អពីអ្នកដទៃញាតិញោមនឹងបានមិត្តច្រើនបានមនុស្សស្រឡាញ់ច្រើនហើយបើចង់បានសត្រូវច្រើនព្យាយាមនិយាយអាក្រក់ពីគេឲ្យច្រើនទៅមែនតើនិយាយដើមគេទៅអង្គុយប៉ុកនិយាយដើមនេះអង្គុយប៉ុកនិយាយដើមមនុស្សអង្គុយប៉ុកនិយាយដើមមនុស្ស ពាក្យរបស់យើងមិនយូរឡើយនឹងឮទៅដល់ម្ចាស់សម័យខ្លួនគេហើយអញ្ចឹងនៅពេលដែលសម័យខ្លួន គេស្ដាប់ឮគេសប្បាយចិត្តជាមួយយើងទេសប្បាយចិត្តទេហ្នឹងហើយអញ្ចឹងអរិយសច្ចៈពីមុនមកចេះចេះឲ្យចុះលើកឡាត់កាត់ចេញឥឡូវចេះចុងក្រោយថាប្រសិនបើញាតញោមចង់ឲ្យគេស្រឡាញ់ច្រើន កុំព្យាយាមនិយាយដើមគេ ពីមុនធ្លាប់មួយថ្ងៃនិយាយ100ម៉ាត់ថ្ងៃនេះនៅសល់តែ99បានហើយ ថ្ងៃស្អែកនៅសល់98ហ្នឹងហើយយល់ទេហ្នឹងហើយថ្មដឹងហើយមុខញាតញោមស្រីមុខបកាយនិយាយដើមទាំងអស់ហ្នឹងស្រួលស្រួលនឹងនិយាយដើមអាត្មាទៀតតែឥឡូវហ្នឹងអីប៉ុន្តែអាត្មាសប្បាយចិត្តញាតញោមអាត្មាឥឡូវហ្នឹងពង្រៀនខ្លួនឯងឲ្យចេះសប្បាយចិត្តនឹងគេនិយាយដើមបាត់ទៅហើយមិនមែនមិនមែនថាអួតអីទេ ពីមុនគេសរសើរបានអឥឡូវនេះឮគេនិយាយដើមក៏អដែរអមិនបានអនិយាយមែនទេនិយាយអហ្នឹងមិនថាមកពីយើងក៏ជាមនុស្សក្រំបើម្នាក់ដែរបានគេគៀវចិត្តនិយាយដើមមែនមែនបើកូនក្មេងដើររស់សម្រាមតាមតាមអ្នកណាដែរលើកមកនិយាយដើមទេនិយាយដើមក៏គេស្ដាប់ដែរទីហោះតែគេនិយាយដើមលោកគ្រូសាន់ជៀវអូឥឡូវចេះចេះបងគេអង្គុយកៅគូស្ដាប់លំមិនមិនហុកហ្នឹងវាមិនណា ចឹងមនុស្សនោះវាគ្រាន់បើដែរហើយបើគេនិយាយដើមនោះប៉ុន្តែគ្រាន់បើរឿងអាក្រក់រឿងល្អមិនដឹងទេណាហ្នឹងណាមែនមែនមែនទេប៉ុន្តែញាតិញោមសពថ្ងៃគេនិយាយដើមញាតិញោមតិចជាងនិយាយដើមអាត្មាទេសូម្បីញាតិញោមអាយុច្រើនជាងអាត្មាក៏ដែរព្រោះអាត្មាគិតថាអ្នកដែលស្គាល់ញាតិញោមតែមកកវល់ភូមិញាតិញោមហ្នឹងឯងតែគេស្គាល់អាត្មាច្រើនទេ ចឹងណាអ្នកដែលគេត្រូវនិយាយដើមអាត្មាឬក៏ញាតិញោមអាត្មានេះគេនិយាយដើមច្រើនណាស់ហើយកំពូលមនុស្សដែលគេនិយាយដើមច្រើនជាងគេលើពិភពលោកដែលគេនិយាយអាក្រក់ពីមនុស្សនឹងច្រើនជាងគេលើពិភពលោកដឹងណាទេគឺព្រះសម្មាសម្ពុទ្ធមនុស្សដែលគេស្អប់ជាងគេលើពិភពលោកក៏ព្រះសម្មាសម្ពុទ្ធដែរញាតិញោមទេអត់ជឿជឿអត់ឥឡូវញាតិញោមមករោងស្អប់ប្រពុតដែរមិនក៏ជឿ ហ្នឹងណាអ្នកដែលកាន់សាសនាដតីទាំងអស់គ្មានណាស្រឡាញ់ប្រពុតមួយទេមែនឬមែនហ្នឹងណាទៅស៊ូអ៊ីស្លាមមើលស្រឡាញ់ប្រពុតទេបើស្រឡាញ់វាមិនវាយកំតិចវត្ត នៅបង់ក្លាដេសលឹងខ្ទេចប្រមាណវត្តសម្រាប់ប្រសងទៀតប្រហែលខែមុននេះណានៅប្រទេសបង់ក្លាដេសហ្នឹងហើយ សំបីតែស្ដេចណាអាក្រក់ពលពួតអាក្រក់ប៉ុណ្ណឹងក៏គ្មាននរណាស្អប់ស្មើប្រពុតដែរពីព្រោះអ្នកដែលល្បី ជាងគេ ជាមនុស្សគឺព្រះសម្មាសម្ពុទ្ធដែលមានអាយុកាលជាង2500ឆ្នាំហើយចឹងសថិតិមនុស្សដែលស្គាល់ព្រះអង្គលើពិភពលោកស្គាល់គ្រប់ចំណន់ចំណន់ណាក៏គេស្គាល់ព្រះអង្គចំណន់ណាក៏មានអ្នកស្អប់ដែរពាក្យមួយនិយាយថា ដើមឈើកាលណាខ្ពស់តែងតែត្រូវខ្យល់មិនខុសទេមែនទេ ដើមឈើកាន់តែខ្ពស់ងាយត្រូវផ្ទះបាញ់យ៉ាងថាមិនមនុស្សយើងអញ្ចឹងចង់ខ្លាយខ្លួនជាមនុស្សដឹកនាំគេជានៅអ្នកនៅក្នុងវត្តក៏ដោយអីក៏ដោយគឺមេរៀនមួយគឺការអត់ធ្មត់ញាតិញោមជាចារិកាក៏ដោយចាគណៈកម្មការក៏ដោយគឺมันអាចយកចរិតធម្មតាដែលយើងពីមុនដូចដែលយើងនៅសាមណេរដូចដែលយើងនៅផ្ទះដូចដែលយើងពីមុនធម្មតាគឺมันអាចទេ ពីព្រោះឲ្យតែខ្លាយជាអ្នកដឹកនាំទេ គឺត្រូវតែមានសេចក្តីអត់ធ្មត់កាន់តែច្រើនពីព្រោះការងារកាន់តែធំត្រូវការសេចក្តីអត់ធ្មត់ខ្លាំងណាស់ការដែលយើងមិនតាន់ការកាន់ការងារយើងអាចខឹងអាចស្អប់យើងរាប់តាមយើងស្រឡាញ់យើងមិនស្រឡាញ់យើងមិនរាប់អានឹងវាជានិស័យធម្មតារបស់យើងដល់តែយើងកាន់ការងារមិនអាចយកនិស័យនឹងយកមកធ្វើទៀតទេណាមិនអាចយកនិស័យនឹងយកមកធ្វើទៀតទេ យើងបង្រៀនខ្លួនយើងរហូតដល់តែយើងចេះធ្វើការជាមួយសូម្បីតែមនុស្សដែលយើងមិនចូលចិត្តនឹងទៅជាគំនិតអ្នកដឹកនាំដោយយកការងារជាសំខាន់ប្រសិនបើយើងគ្រាន់តែចេះធ្វើការជាមួយមនុស្សដែលយើងស្រឡាញ់នឹងមិនមែនគំនិតអ្នកដឹកនាំទេ ពាក្យថាអ្នកដឹកនាំរៀបចំតាំងពីញាតិញោមជាមេដាបេដាឡើងកូនមកសបុកនឹងមិនមែនញាតិញោមស្រឡាញ់ស្មើទេមែនទេ ហ្នឹងហើយមានស្រឡាញ់កូនខ្លះខ្លាំងជាងកូនខ្លះមិនសូវស្រឡាញ់ព្រោះវាមិនសូវខំជួយការងារប៉ុន្តែឪពុកម្ដាយមិនអាចបង្ហាញ អំពីចិត្តស្រឡាញ់នឹងឲ្យកូនដឹងទេកាលណាបង្ហាញដឹង ថាស្អប់នៅនេះស្រឡាញ់នៅនោះកូនប្រកាសជាគិតថាយើងលំអៀងមែនឬមែនហ្នឹងហើយហ្នឹងគ្រាន់តែញាតិញោមជាមេដាបៃតាចុះតម្រឹមទៅដឹកមនំមនុស្សមកវត្តមកភូមិអីចឹងទៅគឺកាន់តែធ្វើចិត្តហ្នឹង បង្រៀនចិត្តហ្នឹងឲ្យចេះនិយាយទៅរកសំបីមនុស្សដែលយើងស្អប់បង្រៀនណាប្រឹងណាវឹកហាត់ទៅបានសេចក្តីសុខនៅ ក្នុងសហគមន៍នៅក្នុងក្រុមដែលយើងរស់នៅ ជាមួយ ជាពិសេសគឺវត្តអារាមនេះយកសទ្ធាយកទឹកចិត្តមកធ្វើ យើងអត់មានប្រាក់ខែទេ តាមវត្តតាមអារាមមែនទេទាំងចាតិកាទាំងគ្រូសូត្រទាំងអាចារ្យទាំងគណៈកម្មការញាតិញោមទាំងអស់អត់មានប្រាក់ខែទេអ្វី ដែលនាំឲ្យយើងធ្វើគឺទឹកចិត្តដូច្នេះត្រូវបង្កើនទឹកចិត្តណាស្រឡាញ់ហើយមើលឲ្យបានឆ្ងាយតទៅមុខទៀតដូចយើងដាក់ហ្នឹងកុំដាក់គ្រាន់តែថាធ្វើប៉ុនឲ្យឆ្លងចប់ហើយខ្ញុំឈប់ហើយគឺត្រូវតែរវាងប្រយ័ត្នអាចនិយាយតតរហូតដល់កូនចៅយើងថាម៉ែធ្លាប់ធ្វើនៅកន្លែងនេះកន្លែងនេះកូនកុំភ្លេចទៅមើលទៅថ្វាយបង្គំនឹងឯងគឺជាទឹកចិត្តអ្នកដឹកនាំគឺថាមិនមែនត្រឹមតែសេចក្តីសប្បាយចិត្តដែលយើងធ្វើមកពេលហ្នឹងទេ ញាតិញោមបានជាបានធ្វើវត្តហើយណាសូមឲ្យស្នាដៃរបស់ញាតិញោមនឹងនៅថិតថេរចេរកាលដល់កូនចៅគ្រប់ចំនួនឲ្យកូនចៅកើតមកដឹងថាអូពុកអញម៉ែអញអ្នកធ្លាប់ធ្វើកសាងវត្តហ្នឹងឲ្យវាចងចាំអញ្ចឹងណាហើយយើងធ្វើមិនតាន់ដឹងអីឆ្លោះគ្នាបន្តិចកាត់កតុយឈប់មកបានអាណាដឹងកូនយើងមែនមែនហើយមែនតែពីរបីគ្រាប់ហ្នឹង ខ្ញុំបកណាចង់សួរពាក្យថារូបជាអនត្តាវេទនាជាអនត្តា សញ្ញាជាអនត្តាសង្ខារជាអនត្តាវិញ្ញាណជាអនត្តា អាយតនៈជាអនត្តា ព្រះនិព្វានក៏ជាអនត្តា តែព្រះនិព្វានមានអាយតនៈនិង ផលញ្ញាណខ្ញុំប្រកាសណាចង់ដឹងថាព្រះនិព្វានហេតុអ្វីបានជាមានអាយតនៈដែលម្យ៉ាងទៀតពាក្យថាផលញ្ញាណតើ បានន័យដូចម្ដេចខ្លះអ្នករៀនអភិធម្មបានចេះសួរនេះណាព្រះនិព្វានតាមពិតយើងប្រើពាក្យថាព្រះនិព្វាន មានអាយតនៈមិនត្រូវទេព្រះនិព្វាន គឺជាអាយតនៈណាចេះបានត្រូវណាព្រះនិព្វាន គឺជាអាយតនៈនៅក្នុងអាយតនៈ12ព្រះនិព្វានគឺជា ធម្មាយតនៈ ណាព្រះនិព្វានជាធម្មាយតនៈជាធម្មារម្មណ៍ជាអារម្មណ៍របស់មโนវិញ្ញាណជាអារម្មណ៍របស់លោកតរៈចិត្តនឹងចឹងចឹងក្រណកាយពាក្យតិចមកថា ព្រះនិព្វានជាអាយតនៈមិនមែនមានអាយតនៈទេណាហើយពាក្យថាផលញ្ញាណផលញ្ញាណគឺសំដៅដល់ផលចិត្តដែលមានព្រះនិព្វាននឹងគឺជាអារម្មណ៍នឹងតែម្ដង ណាលោកកតរៈផលនឹងឯងគឺជាផលអញ្ញាណ